អូមិនទៅហើយអូបាទដូចជាហូឡង់នឹងពត់មុនបាទហូឡង់ដូចជាហូឡង់ជាអ្នកតតបាល់ពេណាល់ទីមុនបងប្អូនយើងហូឡង់តតមុនមែនហើយ Vigor Van Dijk ជាអ្នកបើកឆាក គ្រាប់មកពេណាល់ទីលើកទី1ចេញពីជើងរបស់ក្រុមម៉ាច់រីកប៉ុតក្រូចហូឡង់ចាំមើលប្រធានក្រុម Vigal Van Dijk នឹងសុតបាល់នាំមុខលើគ្រាប់បាល់ទី1មុនទៅលើអាសង់ទីនឬក៏ត្រូវបានអ្នកចាំទី Imelino Martinez ជួយបាល់បានត្រៀមគ្រាប់បាល់ទី1 Vigal Van Dijk វណ្ដៃមួយជើងស្ដាំអត់ចូលទេបងអ្នកចំទីអេម៉ូលីណូម៉ូទីណេសសើគ្រប់បាល់ដំបងរបស់ហូឡុងទាត់អត់ចូលទេ បាទមួយជើង ស្ដាំភឹងអ្នកចំទីលោតត្រូវតែម្ដងសើគ្រប់បាល់ទី1បានយ៉ាងល្អឥតខ្ចោះអាយ៉ាប្រធានក្រុមរបស់អាសង់ទីនលីអូណែលមេស៊ីក៏មកទាត់បាល់បាល់គ្រាប់បាល់លើកទី1របស់ខ្លួនផងដែរ បាទយើងឃើញថាខុសគ្នាពីប្រេស៊ីលអីណាបាទប្រេស៊ីលអីគឺគេទុកគេហៅថាដូចណេម៉ាអីទុកតាត់មកក្រោយគេបាទប៉ុន្តែអត់ទេបាទសង់ទីនឹងហូឡង់បាទកីឡាករសំខាន់ក៏ដូចជាកាពីតែនក្រុមបាទមកតាត់មុន Lionel Messi Messi Lionel Messi មួយជើងឆ្វេង Andres Norbert បានសម្រេច1ទល់នឹង0មកទស្សនារូបភាព replay ឡើងវិញ មួយជើងឆ្វេងប៉ែនងាយងាយពី Messi ឥឡូវនេះវិលទៅជុំទី2នៃការតតបាល់ពីនៃ11ម៉ែត្រក្របបាល់ទី2របស់ហូឡង់ថាតើអាចធ្វើបានឬក៏យ៉ាងណាអ្នកសុទ្ធបន្តរក្សាបំរើប្រយុទ្ធ បាទ Steven Berghuis បាទកីឡាករវ័យ30ឆ្នាំ ត្រង់នេះមួយជើងឆ្វេងអ្នកចំទី អេម៉ាលីណូម៉ូទីណេសអ្នកចំទីមកពី Aston Villa សើបានពីរគ្រាប់ផ្ទួនផ្ទួនពីការដកបោលសុទ្ធមយោទីរបស់ Holland សុទ្ធអត់ចូលទេមកពីរគ្រាប់អត់ចូលទាំងពីរអូយបាទពិតជាតាំងតែង ពិតជាតឹងតែងប៉ុន្តែអ្នកចាំទីពិតជាល្អបាល់នេះគឺលោះផ្លង់ទៅចាប់ត្មងណាបងនេះគឺដឹងចកេះមុនមកដឹងចកេះមុនទាំងពីរគ្រាប់គ្រាប់បាល់ទី2ហូឡង់សុទ្ធមិនចូលទាំងពីរឥឡូវនេះគ្រាប់បាល់ទី2របស់អាសង់ទីនវិញ Lendro Daniel Paredes ជួយបានឬអត់គ្រាប់ទី2របស់អាសង់ទីន Paredes ហរដេចូល2ទល់នឹង0គ្រាប់បាល់ទី2របស់សងទីនចូល ចូលទាំងពីរគ្រាប់អូយបើ2-0បណ្ដោះអាសន្ននៅក្នុងការទាត់បាល់ពេណាល់ទីវិលទៅរកការទាត់បាល់គ្រាប់ទី3បញ្ជាក់បើហូឡង់2គ្រាប់មិនចូលទាំងពីរ អាសង់ទីន2គ្រាប់ចូលទាំងពីរលោតត្រូវខ្យល់បាល់ដែរប៉ុន្តែចាប់អត់បានទេសេវមិនបានឡើយគ្រាប់បាល់ទី3របស់ហូឡង់ជាបន្តបាទកីឡាករ Turn Cope Menes បាទកីឡាករខ្សែបម្រើវ័យ24ឆ្នាំជាអ្នករ៉ាប់រងគ្រាប់មកទី3មួយជើងឆ្វេង លេងចូលមួយគ្រាប់តបមកវិញគ្រាប់ទី3ចូលបានមួយគ្រាប់បាទសុប3លើកចូលមួយគ្រាប់បាទម៉ាទីននេះអត់ទាន់បានលោតផងអូគ្រាប់ទី3របស់អាសង់ទីនវិញគ្រាប់បាល់ទី3បាទរ៉ាប់រងដោយមកខ្សែការពារបាទកុនសាឡូមុនជាអលជាអ្នកទាត់ទៅវិញមកខ្សែការពារវ័យ25ឆ្នាំមកពីក្លឹបសេវីឡា បើសិនជាក្របបាល់នេះចូលហូឡង់នឹងពិបាកហើយបើចូលទៀតអាសង់ទីនចូលទៀតពិបាកហើយក្របបាល់ទី3 Gonzalo Monti អេចូលចូលចូលចូល3គ្រាប់ពេលនៅទីចូលទាំង3ស្រោតទឹកភ្នែកទៅហើយបើអ្នកគ្រប់ត្រូលអាសង់ទីនហូឡង់បាទប្រឈមមុខនឹងគេហៅថាគ្រោះថ្នាក់ហើយណា 3គ្រាប់ចូលទាំង3អាសង់ទីនល្អមែនតើអូគ្រាប់ទី4គ្រាប់នេះបើសិនជាហូឡង់ទាត់មិនចូល ការប្រកួតនឹងបញ្ចប់ដោយ ស្វ័យប្រវត្តិអាសង់ទីននឹងឡើងបន្តចូលឬមិនចូលហូឡង់គ្រាប់បាល់ទី4ត្រៀមអូមួយជើងស្ដា 5 Wood Bios គ្រាប់បាល់ទី4ចូលគ្រាប់បាល់ទី4ប៉ុន្តែជាគ្រាប់បាល់ចូលទីគ្រាប់ទី2ទេតន្ទះស្នារូបភាពនេះសាទៀតមួយជើងស្ដាំ នេះគឺចូលទីយកតែម្ដងអាយ៉ាឆ្លៀតតែមានបញ្ហាអីទៀតបាទហៀបទៅតតបាល់ពេលហ្នឹងទីអាសង់ទីនមកប្រិមិត្តអាសង់ទីនមកយំលហេមលហាមមកមានសង្ឃឹមច្រើនជាងហូឡង់ប៉ុន្តែគាត់បាទលួចមួយមួយភ័យឥឡូវនេះ Enzo ជរមាស Fernandez គ្របបាល់កាប់សេចក្តីដូចគ្នាគ្រាប់បាល់ទី4នេះបើសិនជាអាសង់ស៊ីនសុតចូលឈ្នះយកតែម្ដងមិនបាច់ចាំមើលអត់មើលគ្រាប់ទី5ឡើយ Enzo Jeremiah Fernandez Fernandez ចូលឬមិនចូលបងប្អូនគ្រាប់បាល់ទី4បើចូលគឺឈ្នះយកតែម្ដងមិនចាំបាច់អត់មើលគ្រាប់ទី5ឡើយ Enzo Jeremiah Fernandez រណាន់ដូអត់ចូលទេអោសង់ទីនអូយនេះកៅថាជាអឺទុនបាទជួយឲ្យហូឡង់ទៅអ៊ុតមើលគាត់បន្តទៀតបាទប៉ុនព្រះសំពះទេវតាដែរបាទក្រុមប្រិយមិត្តរបស់អាសង់ទីនប៉ុន្តែទាត់ទាត់មិនត្រូវគោលដៅតែម្ដងបើសិនជាចំគោលដៅចូលបាត់ហើយឥឡូវនេះក្របបាល់ទី4អាសង់ទីនសុទ្ធអត់ចូលទេអូ ក្របបាល់ទី5របស់ហូឡង់នេះក៏ដូចគ្នាដែរបើទាត់មិនចូល ចាញ់យកតែម្ដងបើទាត់ចូលត្រូវអ៊ុតមើលក្របទី5របស់អាសង់ទីនលោកដេចង់លោកដេចង់ចូលចូលចូលចូលចាំអ៊ុតមើលក្របបាល់ចុង ក្រោយរបស់អាសង់ទីនក្របចុងក្រោយក្របទី5អាចជាឌីម៉ារីជាអ្នកសុទ្ធឬយ៉ាងណាបើនេះ replay ឡើងវិញក្របបាល់របស់លោកដេចង់ ងាយងាយដូចគ្នាមួយជើងស្ដាំ ចូលអត់ឌីម៉ារីទេបឡាត់រ៉ូម៉ាទីណេសជាអ្នកតតទៅវិញអូយឃើញមុខបាទអាប្អូនម៉ាទីណេសដូចមិនសូវស្រួលទេអាប្អូននេះសយតាំងពីពេលលេងមកម្លេះបាទហូឡង់5គ្រាប់ ចូល3គ្រាប់ហើយ អាសង់ទីន4គ្រាប់ចូល3គ្រាប់ហើយឥឡូវនេះគ្រាប់បាល់ចុងក្រោយចូលឈ្នះ មិនចូលសុទ្ធគ្រាប់ទី6ទៀតតើអាចសម្រេចត្រឹមគ្រាប់ទី5ឬយ៉ាងណាបឡាត់តរ៉ូម៉ាទីណេសឡាត់រ៉ូម៉ាទីណេសមួយជើងស្ដាំចូលចូលចូលចូលចូលចូលចូលចូលចូលអោសងទីនអោសងទីនឡើយទៅវគ្គ semi final វាពាក់កណ្ដោប្រាច់ព្រាប់វគ្គ4ក្រុមចុងក្រោយអាសង់ទីនយកឈ្នះក្រុមមជ្ឈរាជពលទៅក្លោចហោឡងដោយបោកាត់សេចក្តី11ម៉ែត្រពេណាល់ទី ការប្រកួតដ៏តឹងតែងការប្រកួតដ៏តឹងរឹងបំផុតអូយអបអអាសង់ទីនអាសង់ទីនឡើងទៅជប់ក្រូអាត នៅវគ្គ4ក្រុមចុងក្រោយ Oh, it's a penalty. Oh, and it's the first... Oh, it's gone in, a fantastic goal. Two goals today from this exciting player. No doubt at all, it's a penalty. Oh, we can't have any... Much pressure.